nutzt ein Album haben អហ៎ខ្ញុំនៅបើហើយការងារបន្តិចហ្នឹងប្រហែលជាអស់កម្លាំងខ្លាំងហើយតែជួយបានទេណាវីបើឯងងាប់បាត់ទៅមានអ្នកគេមើលកូនតូចបើឯងពេលឯងគ្មានអ្វីគឺមានតែកូនស្រីដែលមកពិបាកជាមួយឯងបងបងជប់សិនបងបានភ្លេចទូរស័ព្ទហើយបងចឹងខ្ញុំទៅវិញណាបងឈប់ឈប់ឈប់នេះបងអាយឯណាហត់តង់ម្នាក់បន្តិចមកឲ្យលុយធីអាវីនេះមិនដូចអាវីពីមុនទេអាវីពីមុនវាល្ងង វាអត់ដឹងថារបស់ណាគួររើសមកស៊ីវាអត់ដឹងថារបស់ណាស៊ីហើយឈឺពោះរបស់ណាស៊ីហើយនាំចង្រៃដល់ខ្លួននេះឯងធ្វើមកចេះតែហត់តុកឯណាមិនបានមិញដឹងថាថ្ងៃនឹងថ្ងៃកណ្ដាលរបស់កូនខ្ញុំតិចពេលទីឆាក៏នៅ Happy birthday ប៉ាមានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំ បងវត្តនេះនៅក្នុងបន្ទប់ទឹកឬក៏អត់នឹងអឺនេះខ្ញុំធ្វើមហូបរួចហើយណាចោះតែញ៉ាំទៅអាងបានញ៉ាំពីព្រឹក ហើយជាទៅមើលកូនទៀតហើយតាចាស់នេះគាត់រឹងមែនហើយទៅលួចមើលកូនក៏មិន ប្រាប់ខ្ញុំ thank you ដឹងថាឯងស្រឡាញ់កូនហើយក៏បារម្ភពីកូនប៉ុណ្ណាតែមនុស្សដូចជាបងនេះមាត់រឹងខ្លាំងណាស់តែចិត្តវិញក៏ទន់ជ្រៃខ្លាំងណាស់ដែរពេលនេះកូនកូនគេដើរតាមផ្លូវរបស់គេអស់ហើយគេមិនមែននៅតូច ចុងប៉ាម៉ាក់ដូចពីមុនតែម៉ាក់ក៏នៅចង់មានឱកាសមួយឲ្យពួកយើងនេះបានជុំគ្នា បានញ៉ាំបាយជាមួយគ្នាម្ដងណានេះពួកឯងទាំង3ទៅចៅម៉ាក់យូរហើយណា តែម៉ាក់នេះក៏មិនខាត់ខាំងហើយយល់ស្របតាមពួកឯងព្រោះម៉ាក់ជឿលើកូនកូនរបស់ម៉ាក់គ្រប់គ្នាណា ឆាប់មកជុំគ្នាវិញណាកូន កូនបងគេសង្ស័យហើយចេះតែសួរដេញដោខ្ញុំរហូត ហើយខ្ញុំខំប្រឹងលាក់ប្រឹងកុហកគេហ្នឹងណាបងប្រហែលជាបាបរសាខ្ញុំហើយឲ្យខ្ញុំសុំទោសផងណាខ្ញុំអរគុណហើយដែលបងជួយខ្ញុំរហូតមកនេះលុយសម្រាប់ខែនេះ ខ្ញុំមិនយល់សោះចិត្តកន្លះឆ្នាំណាបងដែលបងយកលុយមកឲ្យខ្ញុំរហូតជួយ ទិញម្ហូបជួយទិញនំឲ្យចៅហើយនឹងអាវីហ្នឹងណា មិនក៏បងមិនចូលទៅរកគេដោយខ្លួនឯងទៅគឺខ្ញុំមានហេតុផលរបស់ខ្ញុំដែលមិនអាចទៅរកគេបានហេតុផលរបស់ពុកម្ដាយគ្មានអីក្រៅពីក្តីស្រឡាញ់ទេម្នាក់ម្នាក់តែងតែពោលថាកូនមិនស្រឡាញ់កូននឹងចង់ទៅចិត្តតែខ្លួនឯងមិនបង្ហាញក្តីស្រឡាញ់ឲ្យកូនឃើញសោះសុខចិត្តពឹងអ្នកដតីឲ្យគេធ្វើជំនួសហើយកូនក៏គេគិតថាក្តីស្រឡាញ់បានពីអ្នកដតីខ្ញុំមិនដឹងបងហើយនឹងអាវីនោះមានរឿងអីជាមួយគ្នាទេ ខ្ញុំពិតជាចង់ឲ្យបងទៅជួបកូនខ្លួនឯងខ្លាំងណាស់មិនទាន់ដល់ពេលទេបងបើបងឃើញកូនហើយនឹងចៅខ្ញុំពាក់អាវចាស់ចាស់បងជួយទិញឲ្យផងណាចាំទូទាត់ខ្ញុំតាមក្រោយហើយបើកូនបងឯងគេដឹងថាបងឯងនេះគិតពីគេបារម្ភពីគេអញ្ចឹងគេប្រហែលជាសុបាយចិត្តស្លាប់ហើយអត់ទេខ្ញុំមិនចង់ឲ្យកូនគេខឹងដឹងថាខ្ញុំមករវល់ជាមួយនឹងគេនោះទេណាគ្មានកូនណាដែលខឹងឲ្យខ្លួនឯងដែលជួយអញ្ចឹងទេ គេមានតែសบายចិត្តតែអាកូនមួយនេះវាខុសគេ វាមិនចង់ឲ្យខ្ញុំជួយវាទេ វាប្រឹងប្រែងតែខ្លួនឯងរហូតអញ្ចឹងហើយបានជាខ្ញុំមិនហ៊ានជួបកូននឹងណា បងអាតន់មានឱកាសធ្វើល្អជាមួយគ្នា បងគួរធ្វើឲ្យហើយទៅណាជីវិតមនុស្សយើងមិនដឹងថាឆ្លងកាត់10ឆ្នាំប្រហែលដងទៀតទេ ពិសេសចាស់ចាស់ដូចជាពួកយើងនេះប្រហែលជា10ឆ្នាំពីរដងទៀតទៅនៅ ក្នុងដីបាត់ហើយ បើស្រឡាញ់កូនប្រាប់ថាស្រឡាញ់កូន ទៅកុំខ្មាស់អៀនអីបងដូចឪពុកអ្នកដតេអញ្ចឹងកម្រនិយាយទុនខ្លួនដាក់កូនណាតែងតែស្ដីឲ្យកូនថាឲ្យកូន តែក្នុងចិត្តមានតែភាពមេត្តានិងករណាឲ្យកូនទេ បងគួរតែយល់អ្វីដែលខ្ញុំនិយាយហើយណាខ្ញុំយល់ច្បាស់ណាស់តែខ្ញុំដើរហួរឲ្យបងខ្ញុំខុសខ្លួនឯងពេលដែលកូនកំពុងមានបញ្ហា ខ្ញុំបែរជាស្ដីឲ្យគេ មិនបានណែនាំគេទេ ហើយជន់ប្រលិចគេថែមទៀតវាស័កសមហើយដែលកូនមករកខ្ញុំឲ្យជួយនោះព្រោះគេខ្លាចខ្ញុំស្ដីឲ្យ បងអាបើបងចង់លាក់បាំងបន្តទៀតខ្ញុំក៏ជួយលាក់បាំងដែរតែមិនដឹងថាលាក់បាំងបានយូរប៉ុណ្ណាទេលាក់បានប៉ុណ្ណាយកប៉ុណ្ណឹងទៅណាបងមើលទៅថ្ងៃនេះអាវីហើយនឹងចៅហើយគេចេញពីព្រឹកហើយមែនទេបង ត្រូវបងបាយជិនតិចទៀតអញ្ចឹងខ្ញុំទៅសិនហើយណាបងបង នេះបងមិនគិតលួចមើលចៅឯងនឹងកូនសិនទេមិនអីទេបងជួយមើលកូនចៅខ្ញុំផងណាខ្ញុំអរគុណហើយហួយកូនតារៀន ឃើញប៉ាកាន់កៅអៅលោកតាយូរហើយមែនថ្ងៃហ្នឹងឯងកូនតែជិតដល់ហើយតែពីរបីថ្ងៃទៀតទេហើយប៉ាសន្យាពេលជួបតាប៉ានឹងនិយាយល្អដល់តាហើយកូនក៏សន្យាមួយប៉ាដូចគ្នាដែរណាលឿពេលជួបតាហាមប្រាប់តា ថាយើងនៅពិបាកត្រូវប្រាប់លោកតាថាញ៉ាំស្រួលគេងស្រួលអូខេចាប៉ាថាកុំឲ្យកុហកអូអឺផ្សេងហាមកុហកតែរឿងនេះប៉ាសុំអូខេអត់ចឹងក៏បានកូនសន្យាតាមចឹងកូន ទេចាំទេហ្នឹងហើយជុំមិញប៉ាប្រាប់ថាឲ្យឆាប់គេង ឆាប់គេងអត់ទេនាំប៉ានិយាយឥឡូវឃើញហ៎យឺតចឹងអាទឿនទឿនប៉ាមកពីកូនឆ្ងល់ណាប៉ាលឿនមកប៉ានេះលោកតាតាគាត់មកធ្វើអី ទៅណាជួយឲ្យបានពេទ្យនេះមកទៅណាបងកាយបងប៉ាឃើញកូន ហើយនឹងចៅមានក្តីសុខបែបនេះប៉ាក៏ស្ងប់ចិត្តដែរ យប់នេះមិនក៏ពួកគេក្រមកម៉េះតិចមានបញ្ហាទៅណោះមកលឿនមកកូនយកបាញ់ថ្ងៃនេះមកយឺតផងគ្មានប៉ាក៏ឯងចេះតស៊ូដែរអ្វីអាកូនសកម្មមានឱកាសលើកទី2ទៅអាចកែភាពអត់ អ្នកមិនខ្ញុំទេពិសាកូជុលឥឡូវនេះកូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជមាននិងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំ Sting ជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាប់ដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Osarin Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ពីនេះរូបអ្នកបាត់ តែបងជួយទុកឲ្យពួកគេផងណាជួយមើលគេខ្វះខាតអីប្រាប់ខ្ញុំនេះបងមិនទៅមើលគេបន្តិចទេហើយបងនៅលាក់បាំងពួកគេដល់អង្ការទៀតអត់ទេបងគឺតដល់ពេលទេបងជួយខ្ញុំផងណាអរគុណហើយដែលជួយខ្ញុំកន្លងមកខ្ញុំទៅសិនណា មីងណែឆ្ងាញ់មិនឆ្ងាញ់អីក៏ហូបទៅណានេះចេញពីចិត្តដល់ក្តីស្រឡាញ់ទៀតហើយមីងអីទៀតហើយនេះឃើញតែឲ្យរងថ្ងៃហើយហើយនៅពាក្យចេញពីចិត្តចេញពីក្តីស្រឡាញ់អីទៀតនេះក្តីស្រឡាញ់គឺក្តីស្រឡាញ់ហើយណែឯងកុំយល់ច្រឡំឲ្យសានណាមីងស្រឡាញ់ឯងទុកដូចជាកូនដូចជាចៅអញ្ចឹងណែយកទៅហូបទៅហើយកុំខំប្រឹងធ្វើការពេកគិតពីខ្លួនឯងខ្លះផងប្រយ័ត្នឈឺព្រោះមានអ្នកខ្លះគេបារម្ភ mình ừ, mình tới nè mình nhận bảo đó ខាងប៉ាបាយនឹងឲ្យខ្ញុំទិញកដោឲ្យបើឯងថ្ងៃគូកណាទេប៉ាសោះតែមួយថ្ងៃទៀតតើបាយអត់ចាំយកចឹងបងបងបងបងចាប់ឡើងមកបងកូនមួយថ្ងៃទិញឲ្យគូកណាដល់ឯងណាបងបងប៉ាកងខ្លាំងមកប៉ាកុំបញ្ជាខ្ញុំទៀតមកប៉ា Thank you. ខោហើយបែខ្ញុំមិនឡងដេកខ្លាចដល់ប៉ាមករហូតខ្ញុំមិនដឹងថាប៉ាស្រឡាញ់ខ្ញុំខ្លាំងចឹងទេប៉ាខ្ញុំសុំទោសណាប៉ាខកខ្លាំងមកប៉ាខកបាយកូននេះមកប៉ាខកបាយកូននឹងប្រយោជន៍នេះទៀតមក ប៉ាប៉ាប៉ាស្ដីឲ្យខ្ញុំមកប៉ាកុំអាសាមកខ្ញុំមកខ្ញុំរឹងក្បាលខ្ញុំស្ដាប់ប៉ា ដល់ស្លាប់វិញទេខ្ញុំចង់ហូបបាយចំគ្រួសារយើងចំកូនកូនទាំងបីនឹងចៅតែបងនេះចិត្តអាក្រក់តាំងពីខ្ញុំកើតជាមួយគ្នា មានកូនរហូតអមមានចាស់បងតែងតែធ្វើតាមខ្ញុំហេតុអីហេតុអីលើកនេះបងមិនធ្វើឲ្យខ្ញុំសោះខ្ញុំដឹកបងដើរប៉ាវិញ ទោសម៉ាក់ម៉ាក់វាយខ្ញុំមកដោយសារតែខ្ញុំមិនបានស្ដាប់ឆាប់ក្រោយហៅបកគូនេះចេះដើរទៅខាងលើវិញទេប្រយ័ត្នគេចោះមកឃើញដែរម៉ាក់មកខ្ញុំជំនួសប៉ាម៉ាម៉ាក់បាយខ្ញុំមក វាឲ្យកូនថោកទាបម្នាក់នេះមកអាកូនដែលធ្វើឲ្យតែម៉ាក់ប៉ាឈឺចាប់ដែលឲ្យប៉ាម៉ាក់ទទួលបានក្តីសុខម្ដងណាមានតែឲ្យអ្នកទាំងពីរខ្វល់ខ្វាយចិត្តបែរជាក៏ផុសកោតតែពីខ្ញុំខ្ញុំក៏លុតជង្គង់មកម៉ាក់ប៉ុណ្ណឹងវាមិនស្មើនឹងការលះបង់របស់ប៉ាមកលើខ្ញុំទេ ខ្ញុំចេញពីផ្ទះទៅបាត់តើមានខ្វល់ពីណាគេ ទាំងដែលគ្រប់គ្នានៅក្នុងផ្ទះគេមិនដាទាំងបោះបង់ខ្ញុំចោលមកដឹងអត់កន្លះឆ្នាំមុនដែលខ្ញុំចេញទៅខ្ញុំតែងតែគិតថាទាំងអស់គ្នាសប្បាយចិត្តពីអត់មានខ្ញុំខ្ញុំគិតថាប្រហែលជាទាំងអស់គ្នាមានក្តីសុខហើយពេលដែលខ្ញុំចាក់ចេញទៅបាត់តែខ្ញុំគិតកោបាទដែលធ្លាប់មានក្តីសុខគេមែនទេម៉ាក់ គាត់តែងតែទៅលួចមើលខ្ញុំទៅលួចតាមជួយខ្ញុំពីក្រោយរហូតប៉ាក៏លះបង់ដើម្បីកូនច្រើនណាស់ម៉ាក់លះបង់ដល់ថ្នាក់បើពេលនេះដូរគ្នាបានខ្ញុំស្លាប់ជំនួសប៉ាក៏បានដែរគុំវាចឹងដែរវិញពីប៉ាអីលឺគាត់មិនសប្បាយចិត្តទេណា ខ្ញុំសួរប៉ាអត់សុបាយចិត្តពេលគាត់លើខ្ញុំនិយាយចឹងវាប្រសើរជាងខ្ញុំហួរនៅជាមួយវិបត្តិសត្វអីអស់មួយជីវិតតែត្រូវមកបាត់បង់ហេរ៉ូលាក់មុខម្នាក់ថ្ងៃនេះដើរចេញពីផ្ទះខ្ញុំទុកឲ្យប៉ាឲ្យម៉ាក់ជឿចាប់ហើយឥឡូវនេះខ្ញុំត្រឡប់មកផ្ទះវិញខ្ញុំបែរទុកកំធិតប៉ាឲ្យម៉ាក់មើលវិញ బాబాయమ్మ బాబాయమ్మ មានឱកាសលើកទី2ទេអាចកែភាពអស់ពេលនេះរូបអ្នកបាត់ខ្ញុំទេពិសាក៏ជុលឥឡូវនេះបូជុលរង្វាន់ធំជាងគេរង្វាន់បើនេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោ និងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំស្ទីងជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើនដើម្បី មានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈ Pocari Sweat ផ្ដល់នូវសុខភាពល្អជាមួយអីចឹង Pocari Sweat Panadol Extra មានអនុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ozarian Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបានបាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបានបាកាលើសពីភេសជ្ជៈបើកម្លាំង ផលិតផលលីប៉ៃល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអត់រូបអ្នកខ្មាច់ខ្ញុំទេបើខ្ញុំដឹងថាកាក់ចោលចេញរបស់ខ្ញុំធ្វើឲ្យអ្នកទាំងអស់គ្នារងទុកអញ្ចឹងខ្ញុំសំតែទិញទៅបាត់តាំងពី6ឆ្នាំមុនមកម៉េះ បានហើយដល់វិញមិនមែនក៏ផងកូនទេជប់យប់ទៅដល់វិញម៉ាក់គ្មានតែគេបន្ទោសឯងទេណាហើយប៉ាឯងក៏គាត់មិនបន្ទោសឯងដែរបើគាត់បន្ទោសឯងគាត់មិនបែរទៅតាមមើលឯងនឹងកូនឯងរហូតមកទេគាត់ស្រឡាញ់ឯង ស្រឡាញ់កូនគ្រប់គ្នាណានេះប៉ាឯងគេទៅបានសុខឲ្យកូនកុំឲ្យការលាក់បងរបស់ប៉ាខូនអត់ប្រយោជន៍ណាឯងក៏ត្រូវតែរួនតើដោយរីករាយបំផុតដើម្បីធ្វើឲ្យប៉ាឯងទីគាត់ទៅបានសុខដល់កូនធ្វើដើម្បីប៉ាឯងដើម្បីបាក់ ដឹកដើម្បីកូនឯងទៅកូននេះបាក់ឯងទៅតែនិយាយប្រាប់ម៉ាប្រាប់អ្នកផ្សេងថាគាត់នេះមានមោទនភាពលើឯងបំផុតឯងមិនធ្លាប់ឮពីប៉ាឯងនិយាយឯងប្រឹងប្រែងក្រោកឈរដល់ខ្លួនឯងពេលឯងដួលតួឯងបានធ្លាប់ឮពាក្យនេះចេញពីមាត់ប៉ាឯងតើឯងត្រូវតែចាំតើកូន ឯងតែទៅលើកទោសឯងគ្រប់ពេលតាំងពីខ្ញុំនៅតូចប៉ាគាត់បរៀនឲ្យខ្ញុំរឹងមាំគាត់ឲ្យខ្ញុំចេះមើលថែបងប្អូនតែសារខ្ញុំជាកូនបងគេហើយពេលនោះខ្ញុំតែងតែគិតថាហើយប៉ាគេសង្កត់ខ្ញុំម៉េច មិនក៏អត់ទុកខ្ញុំដូចកូនបងប្អូនពេលបងប្អូនចង់បានអីគាត់ទិញឲ្យទាំងអស់បើខ្ញុំចង់បានអីវិញខ្ញុំត្រូវដោះដូរមួយកាយរៀនឲ្យជាប់លេខល្អបានគាត់ទិញឲ្យគាត់និយាយឲ្យខ្ញុំទៀតថាអាវីបើហែងមិនខំរៀនហែងនៅតែកិច្ចស្លាអញ្ចឹងទៀតជីវិតហែងនឹងគ្មានគោលដៅទេពេលនោះខ្ញុំមានគិតអីខ្ញុំគិតថាបើរៀនមិនចេះគ្មានគោលដៅទេ យ៉ាងហើយណាក៏ខ្ញុំមានប៉ាឯម៉ាក់តាមជួយខ្ញុំដែរតែឥឡូវនេះខ្ញុំមិនមានប៉ាទេទេម៉ាក់ពេលដែលខ្ញុំអាសត្វដែរទៅហួរនៅ តាមចាំផ្លូវបានខ្ញុំដឹង ហើយយល់ថាអត្តន័យនៃកិច្ចជីវិតដែលគ្មានគោលដៅនឹងវាមិនខ្ញុំអាង ខ្ញុំអង្ថាមានម៉ាក់ប៉ាតាំងជួយតែឥឡូវនេះខ្ញុំអត់មានប៉ាទៀតទេខ្ញុំមានផ្កាសោកដៃជាប់ខ្លួនទុកគាត់រំលឹកខ្ញុំមកជីវិតមកពីខ្ញុំតែម្នាក់គាត់ទើបប៉ាតែចោលខ្ញុំរហូតអីដែលមានម៉ាក់មានប្អូនប្អូនឬកូនអ្វីកន្លងមក ខ្ញុំហែទឹកភ្នែកបានអស់ទេតែខ្ញុំសន្យាមកចាប់ពីពេលនេះតទៅខ្ញុំធ្វើតាមមកគ្រប់បែបយ៉ាងខ្ញុំអត់ធ្វើមកយំទៀតទេជ្រៀងបត់អងអោកាំងពីបាទហើយកូនពីពេលថ្ងៃនេះកូនក៏អត់ដូចខ្លាំងដែរដែរតែត្រូវមកចាត់ចែងបុណ្យសព នេះបើឯងដួសម្នាក់ទៀតបាក់ច្បាស់ជាចាប់មិនខាតទេទៅសម្រាប់តាកូនណាខ្ញុំជាបងគេខ្ញុំជាកូនច្បងបបប៉ាយមកខ្ញុំនឹងរឹងបងខ្ញុំមិនដួលជាដៃខាតបាទហើយឆាប់ឡើងទៅបដូរកអាទៅកូនទុំរងឡើងផុតចំណុច0 មានឱកាសលើកទី2ទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រោះអ្នកក្បែរខ្ញុំខ្ញុំពេលនេះគេហាំងអស់ជំនឿលើខ្ញុំសូមបីមនុស្សដែលស្និទ្ធស្នាលបំផុតគេក៏ប្រងើយដល់ខ្ញុំមានអារម្មណ៍ថាដល់ខ្ញុំនៅតាមចាយយើងវិញក្រោយតែតាន់ប្រពៃទៅពេលប៉ានេះមិនបាច់មកទេ ប៉ាឯងចង់ឲ្យឯងតាំងចិត្តរៀនម៉ាក់ក៏មិនចង់ឲ្យឯងគិតរឿងផ្សេងច្រើនដែរនៅទីនេះមានវីហើយនឹងចៃណានៅជាមួយម៉ាក់ហើយណាតែខ្ញុំជាកូនប៉ាស្លាប់ទាំងមួយណាម៉ាក់ប៉ាជាមិនត្រូវមិនសមទៅម៉ាក់ម៉ាក់ស្ដាប់បានណាកូនឯងនៅទីនោះតាំងចិត្តរៀនរៀនចប់ពេលណាឯងនឹងបានមកជុំគ្រួសារយើងវិញមិនខានទោះជាពេលនេះឯងត្រឡប់មកផ្ទះ ក៏ប៉ាឯងមិនអាចរស់ឡើងមកវិញបានដែរណាម៉ាក់និយាយទូរស័ព្ទមួយវិតមែននេះវិតនិយាយជាមួយបងវីឯងទៅណាវិតបងវីបងជួយមើលថែម៉ាក់ផងណាខ្ញុំនៅឆ្ងាយមានតែបងទេដែលនៅជិតម៉ាក់កុំបារម្ភបងនឹងមើលថែម៉ាក់ឲ្យល្អបំផុតហើយឯងក៏ដូចគ្នាដែរសន្យាមួយបងលឺឯងខំប្រឹងរៀនមែនតើណា ចាប់ទុកថារៀនជំនួសបងទៅបាទបងខ្ញុំធានាមិនឲ្យទាំងអស់គ្នាអស់សង្ឃឹមទេបងសុំទោសឯងណាវិទ្យដោយសារតែបងទៅប៉ាស្លាប់អត់ទេបងកុំកិនចាស់ប៉ាស្លាប់ជាមួយក្តីស្រឡាញ់មានឲ្យពួកយើងគាត់មិនបន្ទោសបងទេហើយខ្ញុំរត់តែមិនបន្ទោសបងទៀតបងនៅតែជាបងប្រុសល្អកុំកិនចាស់ណាបងអឺអញ្ចឹងប៉ុណ្ណឹងសិនណាបាទបងចូលសម្រាប់ទៅស្អែកទៅទីហ៊ានផង បានណានេះវីឈប់គិតពីរឿងប៉ារបស់កូនស្លាប់ទៅវាមិនមែនជាកំហុសរបស់កូនទេណាបាទម៉ាក់ទោះបីវាមិនជាកំហុសរបស់កូនតែកូននៅតែមានអារម្មណ៍ថា មានវិបត្តិសារី នេះឈប់គិតច្រើនទៅ ជប់ជ្រៅណាស់ហើយកូនឡើងទៅសម្រាប់តាណានេះទៅមើលចៅណាផង បាទម៉ាក់ម៉ាក់ក៏ដូចគ្នាដែរចាឆាប់ចូលសម្រាប់ណាម៉ាក់ណា នេះជាថ្ងៃខួបកំណើតរបស់ប៉ាតែរីករាយថ្ងៃកំណើតណាប៉ាតាមពិតទៅថ្ងៃនេះប៉ាត្រូវទទួលបានកាដូដំបូងគេបំផុតដែលកូនទិញជូនប៉ាតែប៉ាបាយទៅបាត់ហើយអត់ព្រមទទួលយកវាសោះ តាមអីទេកូនមុខក្រាស់មែនទេមកដល់ពេលនេះកូនបាយជាចង់លឺសលេងប៉ាជេចង់លឺសលេងប៉ាល្អូតែពេលនេះអាកូនចំសិទ្ធម្នាក់នេះលេងបានលឺវាទៀតហើយមានឱកាសលើកទី2ទេអាចកែភាពអត់ ក៏ជុលឥឡូវនេះហូជុលរង្វាន់ធំជាងគេរង្វាន់បើ នេះគឺក្លិនក្លិនជាភាពស្រស់ស្អាតរបស់អ្នកទឹកបរិសុទ្ធកម្ពុជា ទឹកពិសានិងឆុងទឹកដោះគោអាយស្កូឡាបង្កើតភាពវិជ្ជានិងឈ្នះរង្វាន់ដ៏អស្ចារ្យផលិតផលលីបាយល្បីល្បាញជាង60ប្រទេស លើពិភពលោកជម្រើសថ្មីសម្រាប់អ្នក ធនាគារអភិវឌ្ឍជនបទនិងកសិកម្មការប្រាក់ត្រឹមតែ5%ប៉ុណ្ណោះក្នុងមួយឆ្នាំស្ទីងជីវិតប្រកបដោយភាពស្វាហាប់ស្មានជីវិតរស់រវើង Colgate ញញឹមកាន់តែច្រើន ដើម្បីមានឱកាសទទួលបានរថយន្តនិងមាសភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង Victory Sweat ប៉ាណាដុលអេកស្ត្រាមានអានុភាពបន្ធូរការឈឺចាំដល់ទៅ37%ខ្លាំងជាងប៉ារ៉ាសេតាមុលធម្មតា Ocean Diaries រសជាតិនិងគុណតម្លៃមិនអាចបំភ្លេចបាន បាកា Sugar Free អ្នកមានជំងឺទឹកនោមផ្អែមក៏អាចបើកម្លាំងបាន បាកាលើសពីភេសជ្ជៈបើកម្លាំងផលិតផល Lipai ល្បីល្បាញជាង60ប្រទេសលើពិភពលោកជម្រើសថ្មីសម្រាប់អ្នកមានឱកាសលើកទី2ទៅអាចកែភាពអស់ តែមិនអីទោះបីជាកូនអត់អាចលើវាបានទៀតមែនតែកូនចង់ចាំងពាក្យដែលប៉ានិយាយទាំងអស់ប៉ាតែនិយាយថាកើតមកជាមនុស្សបើសិនយើងអត់ធ្វើខុសយើងមិនបានរកឃើញចំណុចត្រូវដូចកូននៅលើនឹងអញ្ចឹងតើតើកូនបានធ្វើខុសលើប៉ាគិតខុសលើប៉ាបានកូនយល់ពីអត្តន័យដែលពុក ស្រឡាញ់កូនវាខ្លាំងប៉ុណ្ណាទោះបីជាកូនចៅមកទៀតក៏ពុកមិនដែលបោះបង់កូនចៅដែរតែកូនសន្យាប៉ាកូននឹងមើលថែម៉ាក់ឲ្យបានល្អបំផុតអត់ឲ្យម៉ាក់យំទៀតទេកូនសន្យាមួយប៉ាមែនណាសន្យាក្នុងនាម ជាកូនប្រុសច្បងរបស់ប៉ា វាមួយរយៈសោះខ្ញុំនឹកប៉ាវាណាម៉ាក់មកយាយម៉ាក់យកមិញសម្រាប់លោកស្រួលអត់ចាគេងលោកស្រួលណាស់ព្រោះអីមានកូនកូននឹងចៅនៅចិត្តម៉ាក់ ម៉ាក់មានអារម្មណ៍ថា បានស្ងប់ចិត្តជាងពេលមុននេះបងស្ងប់ចិត្តហើយឬនៅពេលនេះ កូនកូនគេត្រឡប់មកជុំគ្នាវិញហើយយប់មិញនេះចៅណាសួររកបងសួរថា លោកតាទៅណាបាត់ហើយខ្ញុំសប្បាយចិត្តណាស់ ពីឃើញមាត់បានធូរស្បើយអញ្ចឹងហើយខ្ញុំសន្យាថាខ្ញុំអត់តនាចោលមាក់ទៀតទេណាលឺអត់ប៉ាចាំជួយជូនពើពួកយើងផងណាប៉ាកូនគាត់ជូនពើកូនកូនតាំងពីកូនគ្រប់គ្នាកាត់មកដំបូងម្ល៉េះអ្វីដែលប៉ាកូនចាំឃើញបំផុតនោះ គឺឃើញកូនកូនមានសេចក្តីសុខបំផុតព្រឹកនៅជាមួយនឹងភាពរីករាយនេះហើយគឺជាអ្វីដែលប៉ាកូនចង់បានបានណាខ្ញុំនឹងខំប្រឹងធ្វើតាមការចង់បានរបស់ប៉ាម៉ាក់ក៏ដូចគ្នាដែរថែទាំសុខភាពផងឬអត់ ថ្ងៃនេះពួកយើងជិះទៅទិញកាអាវជូនមកយាយហ៎កូនចាប៉ាហើយទិញកាអាវឲ្យមីញៀតអត់មានអីឲ្យតែកណ្ដាលចង់ទិញទិញឲ្យមិញបានតាអូយប៉ាប៉ាឈប់អត់ចឹងសិនប៉ាមានអីមែនកូនកូនឃើញកូនតូចមួយនៅលើបងអ្នកឯងហ៎ដល់ណាគេយកកូនមកចោលចឹងកូនប៉ាម៉ាក់គេនៅចិត្តនឹងទេអី ខេអូខេអញ្ចឹងប៉ាជប់ក៏បានដែរចឹងបងម៉ែគុំទុយរបស់ម៉ែឆ្លាតណូគុំគុំទុយអត់យំទេគុំគុំទុយអត់យំទេគុំគុំទុយម៉ែស្អាតឆ្លាតឆ្លាតឆ្លាតអត់ចេះចេះយំទេណូអូអូអូ ប៉ាប្រាប់អត់ជឿប៉ាទេមានអាគេកូនទុយមកទុកចោលអញ្ចឹងដូចប៉ាអញ្ចឹងណាមិនដាក់យកកណៃមកទុកចោលទេក្មួយមួយមើលមើលមើលមើលមើលកូនកូនតូចវិញមើលស្អាតស្អាតទេបាទមិញស្អាតអូអូមិនមិនស្គាល់ឈ្មោះមិញថាថាមិញស្អាតណាអូអូ គុនកូនតូចអាមាន មានគេស្គាល់ឈ្មោះម៉ែថាម៉ែម៉ែម៉ែស្អាតណូនៅកូនតូចកូនតូចអត់អត់ទេកូនកូនតូច ខ្ញុំកូនកូនតូចខ្ញុំពេញពេញកំឡោះធំធំហើយតើនេះនេះនេះមិនមែនកូនកូនកូនតូចខ្ញុំទេអេនេះនេះនេះកូនបងឯងមែនទេហ៎ដាក់អញ្ចឹងអញ្ចឹងឯងយកទៅ យើងទៅទៅទៅទៅរត់អេចាយហើយទៅទៅដាំបាយឲ្យកូនតូចយើងវិញមិនមិនមិនកូនតូចយើងទេមិនមិនមិនមិនកូនតូចខ្ញុំទេកណាមីងចុះកូននោះមីងប៉ាកូននេះកូនគាត់មែនមិនកូនចឹងឬក៏គាត់យកកូនគេមែនកូនរបស់គាត់ឯងកូនប្រហែលជាម៉ាក់គេយកមកចោល ពិតតើគាត់តែកូនមួយសងគាត់ចំកើតដែរអូនណាបើសិនប៉ាយកអូនទៅអញ្ចឹងកណៃព្រមអត់ចាំប៉ាកូនកំពុងតែចង់បានប្អូនផងអញ្ចឹងតើកូនអូនយំអីតោះបានអូនបានគេងហ៎មក កូនមែនមិនក៏ទុកចោលនៅលើបងចឹងអើយខ្ញុំមិនមែនទុកគេចោលទេតែដោយសារតែខ្ញុំទៅទុកទឹកខ្ញុំគិតថាយកគេទៅទុកទឹកក៏មិនសមក៏ទុកគេនៅលើបងសិនទៅកូនមែនអត់នឹងមើលទៅរូបរាងណៃប៉ុណ្ណឹងដូចអត់សមមានកូនប៉ុណ្ណឹងឯនេះនេះគឺជាកូនរបស់ខ្ញុំមែនណាបងនេះគឺជាកំហុសរបស់ខ្ញុំដែលទុកគេចោលបែបនេះអូខេកូនក៏កូនអញ្ចឹងនេះយកទៅវិញណា ហើយមើលថ្ងៃក្រោយកុំទុកកូនចៅយើងទៀតទុកកូនចៅនៅលើបង់អញ្ចឹងចុះបើណាគេដើរមកយកទៅបាត់ទៅគិតមិននេះសំណាងឲ្យបើខ្ញុំឃើញចុះបើអ្នកផ្សេងឃើញវិញវាវិវរហើយមានលោកទី2ទៀតទេហើយក៏អរគុណដែរដែលមានដំណងល្អអញ្ចឹងខ្ញុំលាសិនណា សុំទោសណាអត់អីទេវាតិចតួចទេអូមីមីហិលខ្លាំងណាស់ចង់យកស្អីក៏យកទៅតែកុំឲ្យកូនប្រុសគេម្នាក់នឹងបានដឹងថាអ្នកដែលនៅក្បែរគេនឹងគឺជាឈើបាហោងក្នុងបើមិនរៀនធ្វើសັດខ្លះតាមចាប់របស់ដែលខ្លួនឯងចង់បានណាវាមិនកើតទេខ្ញុំណាជាមួយនឹងតូចគឺស្រឡាញ់គ្នា បើមិនចង់ឲ្យខ្ញុំចូលបាត់កូនកូនទេក៏សូមអញ្ជើញចេញពីនេះទៅម៉ែការងារខ្ញុំមកក៏មានច្រើនដែរគ្មានពេលមកមើលមនុស្សឈួតចឹងទេកុំបងកុំកុំកុំបងខ្សែរឿងជីវិតគឺរឿងម៉ែស្អាតរដូវកាលទី2នឹងថែឲ្យថិតថេ ឆាប់ៗនេះតាមរយៈកញ្ចក់ទូរទស្សន៍បាយ័ននិង Channel Facebook YouTube សាស្ត្រាហ្វៀមសម្រាប់មនុស្ស អត់លើខ្លួនទេមែនទេរឿងខ្ញុំនឹងចំរៀងគេជ្រៀងដូចគ្នាដែរទេសុំកាយអោកាំងលើកទី2ភ្លេចថាខ្លួនឯងហត់ដោយប៉ុណ្ណាតស៊ូខ្លាំងប៉ុណ្ណា ទីពីរទេអាចកែភាពអំនួតខ្ញុំនៅពេលនេះព្រមអ្នកក្បែរខ្លួនខ្ញុំពេលនេះគេហាំងអរជំនឿលើខ្ញុំសូមបិទលូដែលស្និទ្ធស្នាលបំផុត